គុណចាស់អាត្មាធ្លាប់អានភើជំនួយតេ15ត្រង់កន្លែងមួយ ដែលគ្រូសេព្រះអត្តកថាបាបច្ចថានិទេសបកុលណាហ៊ានពោលការសិក្សា ព្រះបរិយត្តិធัวមិនបានជាប្រយោជន៍ដើម្បីរួចផុតចាកទុកទេបកុលនោះឈ្មោះថា ជាមហាចៅក្រៃលែងជាមហាចៅក្នុងលោកនេះទៅទៀតណាហ្នឹងក្នុងព្រះអត្តកថាខតកៈវិភាំងណាត្រង់បាបច្ច កតានិទេសហ្នឹងហើយអាការដែលប្រាថ្នាបាបហ្នឹងមានមេតិកាឧទេសទៅមាននិទេសដែលព្រះអង្គសម្ដែងណាក្នុងខុត្តកវិភង្គោទាំងកម្ពីព្រះអភិធម្មណាហ្នឹងហើយយើងមើលបីដកមានអភិធម្មសង្កនីគឺមាន7 8 79ហ្នឹងហើយដល់មក ពីភាំងហ្នឹងមាន80 81 82ហ្នឹងគឺនៅក្នុងបៃដកលេខ82ហ្នឹងចាំអឺសក្តីសវណ្ណជាង20អីក៏នៅក្នុងហ្នឹងក្នុងខតកៈវិភាំងកណាហ្នឹងឯងរហូតដល់ធម្មហតិយៈវិភាំងទៅធម្មហតិយៈប្រែមកថាបេះដូងធัวធម្មហតិយៈវិភាំងហ្នឹងដល់ចែក វិភាំងគឺនិទេសហ្នឹងចែកបេះដូងពធហ្នឹងយើងសិក្សាទៅហើយក្នុងសេចក្តីហ្នឹងចឹងហើយប៉ុន្តែអាត្មាមិនឆ្ងល់ត្រង់ផនឌីគរិកបរិយ័តផនឌីគិរិកណាហើយនៅអលកតុបមបរិយ័តទេប៉ុន្តែឆ្ងល់ត្រង់ដែលថាបើត្រឹមតែពោលតាមព្រះបរិយ័តពធទាំងយល់ខុសពោលខុស ប្រាប់ដល់អ្នកដតីក៏ខុសតើចូលនៅក្នុងបរិយ័តណាមួយណាហ្នឹងឯងបណ្ឌិកិរិកៈនឹងសម្រាប់ព្រះរហន្តហើយនឹងអលកតូបមបរិយ័តហ្នឹងវាខុសហើយប៉ុន្តែត្រង់ដែលថាពោលតាមបរិយ័តតែធัวអញ្ចឹងវានៅ ក្នុងនិសរណបរិយ័តណាប៉ុន្តែនិយាយពីរឿងពោលខុសបើពោលពោលខុស យល់ខុសពោខុសប្រាប់អ្នកដតីខុសហ្នឹងនៅ ក្នុងបរិយ័តណាមួយហ្នឹងវាជារឿងវាវាវាចង់ចូលទៅក្នុងអលកតូបមបរិយ័តកណាហ្នឹងវាអញ្ចឹងណាពីព្រោះវាតេតួងទៅ ក្នុងការដែលយើងសិក្សាដែលជានិស្សរណបរិយ័តហ្នឹងវាត្រូវបប្រតិបត្តិ ហ្នឹងឯងដល់បប្រតិបត្តិទៅចម្រើន ទៅ នៅក្នុង ការយល់ត្រូវសមាធិធិហ្នឹងឯងអញ្ចឹងប៉ុន្តែនៅក្នុងទីនេះគុណចាស់ក៏លើកពីការដែលសិក្សាដើម្បីរលាស់ខ្លួនចេញនឹងហើយប៉ុន្តែវាអត់មានចេតនាអីដើម្បីនឹងថាមូលបង្កាច់អីឲ្យខុសអីចឹងទៅទេហ្នឹងគឺបានន័យថាវា យើងយើងសិក្សាដើម្បីឲ្យរួចខ្លួនហ្នឹងប៉ុន្តែថាវាអត់តាន់មានបញ្ញាដើម្បីឲ្យបានដឹងត្រូវអញ្ចឹងវាអត់តាន់បាន ជាកល្យាណមិត្តល្អអីក្នុងការដឹកនាំអ្នកដទៃឲ្យបានរួចផុតចាកទុកវាអាការដែលពោខុសហ្នឹងវាអត់មានចូលនៅក្នុងបរិយ័តទេធัวដែលព្រះអង្គទ្រង់ប្រកាសសម្ដែងហ្នឹងឯណា វាជារឿងរបស់ទិដ្ឋិចឹងទៅទេប៉ុន្តែនិយាយពីបំណងចេតនាអ្នកសិក្សារៀនសូត្រហ្នឹង គឺដើម្បីឲ្យបានរួចផុតចាកទុកហ្នឹងអត់មានដើម្បីបានការសរសើរលៀបយុះអីអីអីចឹងមែនតែប៉ុន្តែគឺត្រូវប្រតិបត្តិប្រតិបត្តិក្នុងការអប់រំចម្រើនដោយសិលប្រតិបត្តិឲ្យបានល្អមានកល្យាណមិត្តជាទីអាស្រ័យនឹងឯងចឹង នឹងឯងកល្យាណមិត្តទេនិស្ស័យៈហ្នឹងគឺត្រូវតែមានកល្យាណមិត្តនៅក្នុងនិស្ស័យបានល្អប្រតិបត្តិទៅដោយសមថវិបស្សនាឲ្យបានទៀងផ្ទាត់ដោយល្អដើម្បីក្នុងការដឹកនាំឲ្យបានត្រឹមត្រូវនឹងឯងទៅទៀងផ្ទាត់ចឹងទៅចឹងគឺតេតួងទៅនឹងការយល់ខុសវាដូចថាវានៅអឺ ក្នុងទីទៅអលកតូបរិបអលកតូបមៈបរិយ័តណាឧបមៈឧបមាអលកតូអលអលកតៈហ្នឹងឯងហ្នឹងគឺបរិយ័តហ្នឹងមិនល្អទេមានគ្រោះថ្នាក់ដូចជាចាប់ពស់ពីកតុយហ្នឹងឯងអញ្ចឹងយើងមិន បានមកជួបពធัวហើយបណ្ដោយខ្លួនទៅឲ្យនៅក្នុងអលកតូបមៈបរិយ័តទេប៉ុន្តែថាត្រូវប្រឹងប្រែងប្រព្រឹត្តបរិបត្តិហើយ សន្តានាសាកសួរអីកុំឲ្យជជែករឿងរੂសចឹងណាយើងត្រូវទៀងផ្ទាត់នឹងឯងទៀងទាត់ពិចារណាមើលចឹងទៅព្រោះនៅក្នុងចិត្តថេវានៅក្នុងការយល់ខុសហ្នឹងឯង ចឹងគឺនឹងកែប្រែតទៅចឹងទៅគណាហ្នឹងប៉ុណ្ណឹងហើយលោកគ្រូធ្លាប់បានសម្ដែងមកថាព្រះនិព្វានមិនមានអ្វីក្រៅពីខណ្ឌ5នោះទេ គឺថាមិនមិនមែនណាមិនមែនអ្វីក្រៅពីខណ្ឌ5ហ្នឹងអត្តសារនេះលោកសំដែងបានអីថាវាអត់មែនជាខណ្ឌដតីក្រៅពីខណ្ឌ5ចាគឺណាមិនមែនជាខណ្ឌដតីគឺមិនមែនជាខណ្ឌ5ណាហើយក៏អត់មានជាខណ្ឌអីមួយទៀតទី6ព្រោះមិនមែនជាខណ្ឌណា នឹងឯងមិនមែនជាខណ្ឌ5ហើយក៏មិនមែនជាខណ្ឌទី6បានដីថាវាអត់មាន ការតាក់តែងអីជាខណ្ឌអីមួយទៀតទេនឹងឯងនឹងជាអសង្កតធាតជាអនុបាតនិរោធតណ្ហកយោហិរិធិនិពាននន្តិនិរិធិការអស់ទៅនៃតណ្ហាឈ្មោះថាព្រះនិពានឃ្លាដែលថាព្រះនិពាន មិនមែនអ្វីក្រៅអំពីខណ្ឌ5នោះ ណាប៉ុន្តែមិនមែនខណ្ឌ5ទេណាហ្នឹងហើយឲ្យយើងច្បាស់អញ្ចឹងមិនមែនខណ្ឌ5ហើយមិនមែនជាខណ្ឌអីមួយទៀតទី6នៅពេលដល់ខណ្ឌអីគឺអត់ទេហ្នឹងក្នុងសេចក្តីហ្នឹងណាត្រូវគ្នានឹងតណ្ហកយោហិរិធិនិពាននន្តេគឺការអស់តណ្ហាហ្នឹងចឹងអស់ដោយអំណាចនៃអរិយមគ្គក៏ណាការមិនកើតឡើងនៅកិលេសណាការមិនកើតឡើង នៅសង្ខារធัวព្រោះ អរិយមគ្គបានបានធ្វើសមុច្ឆេតកិច្ចហ្នឹងអញ្ចឹងការមិនកើតឡើង ដែល ជា ផល សម្រាប់របស់អរិយមគ្គទាំងអស់ហ្នឹងគឺនិរោធសច្ចហ្នឹងតែប៉ុណ្្នឹងទេហ្នឹងហើយអញ្ចឹងសេចក្តីទាំងអស់ហ្នឹងអាត្មាមិនឆ្ងល់ទេប៉ុន្តែតាមមតិខ្លះការពោលដូច្នេះមិនត្រូវនោះទេព្រោះរាគៈទុសៈមោហៈរលត់បាន អាស្រ័យដោយព្រះនិព្វានកណាហ្នឹងគឺនៅក្នុងអដ្ឋកថា ចម្ពូខាចម្ពូខាតកៈណាណាហ្នឹងមានសំដែងកន្លែងហ្នឹងហ្នឹងឯងតែក្តីហ្នឹងគឺកណាមិនក៏ខុសគ្នាទាំងពីរអឺអត់មានខុសគ្នាទេចឹងអត់មានខុសគ្នាទេកណាមកវាការអស់រាគៈទោសៈមោហៈហ្នឹងគឺជា ឈ្មោះនៃព្រះនិព្វានក៏មានការអស់រាគៈទោសៈមោហៈនឹងជាឈ្មោះនៃអរហត្តផលនឹងក៏មានអត់មានរាគៈទោសៈមោហៈនៅក្នុង ព្រះអរហត្តផលនឹងប៉ុន្តែនៅក្នុងព្រះអត្ថកថាចម្ពោះខាតកៈសោតហ្នឹងគឺគ្រាន់តែលោកចង់បញ្ជាក់ថាការដែលមានព្រះនិព្វានមកជាអារម្មណ៍នេះតែព្រះនិព្វានហ្នឹងគឺការរំលត់រាគៈទោសៈមោហៈដែលព្រះសិរីបុត្រសម្ដែងតែព្រះនិព្វានហ្នឹងណាព្រះសិរីបុត្រសម្ដែង អំពីការអស់រាគៈទោសៈមោហៈគឺព្រះនិព្វានហ្នឹងហើយបានព្រះកថាលោកបញ្ជាក់ថាហើយចុះរាគៈទោសៈមោហៈរបស់នរណា ថារបស់ខ្លួនឯងនៅហើយចុះបើអរិយមគ្គមិនតាន់កើតផងទេហើយតើបាននិព្វានឯណាមកជាអារម្មណ៍ហ្នឹងអញ្ចឹងបានលោកត្រូវបញ្យល់ឲ្យឃើញថានៅពេលដែល អរិយមគ្គដែលមិនតាន់កើតហើយកោតត្រភូកោតត្រភូដែល មានព្រះនិព្វានជាអារម្មណ៍នេះហ្នឹងឯងអញ្ចឹងគឺនៅក្នុងសេចក្តីត្រង់ដែលថា អានឹងដូចជាធ្លាប់បញ្យល់មករឿយរឿយចឹងហើយវាដល់ម៉ោងចឹងម៉ោងសេចក្តីតែប៉ុណ្ណឹងទេកណាចឹងពិតមែនតែបុគ្គលនឹងមិនតាន់អស់រាគៈទោសៈមោហៈមែនប៉ុន្តែព្រះនិព្វាន ដែលមិនមានរាគៈទោសៈមោហៈហ្នឹងណា កណាគឺនៅតែជាព្រះនិព្វានជាអារម្មណ៍របស់កោត្រភូអញ្ចឹងពីព្រោះព្រះនិព្វានដែលដែលជាអសង្កតធាតព្រះនិព្វានដែលជានិរោធសច្ចហ្នឹងគឺមិនមែនជាផលកើតមិនមែនជាផលកើតរបស់អរិយមេអេជាផលសម្រេចដែលវិបស្សនាញាណហ្នឹងបានដឹងវិបស្សនាញាណហ្នឹងបានដឹងព្រះនិព្វានមិនមានរាគៈទុសៈមោហៈជា ផលរបស់អរិយមេព្រះនិព្វានជាអសង្កតធាតហ្នឹង ជាអារម្មណ៍របស់កោតភូញាតនឹងគឺបានដឹងនៅព្រះនិព្វានព្រោះព្រះនិព្វានមិនមែនផលកើតវាសំខាន់ត្រង់ហ្នឹងកណាហ្នឹងគឺសេចក្តីហ្នឹងយើងសិក្សានៅក្នុងអត្តកថាចម្ពោះខាតកៈសោតហ្នឹងទៅលោកលើកបញ្ជាក់ឲ្យឃើញនៅពេលដែលមាន ព្រះនិព្វាន ជាអារម្មណ៍ហ្នឹងគឺអ្នកអ្នកហ្នឹងបុគ្គលហ្នឹង ដែលមានព្រះនិព្វានជាអារម្មណ៍ហ្នឹងវាអត់តាមរលត់រាគៈទុសៈមោហៈទេ នឹងឯងអញ្ចឹងវាមានទីក្តីល្អិតល្អន់ថាព្រះនិព្វានដែលមិនមានរាគៈទោសៈមោហៈដែលជាអារម្មណ៍របស់កោត្រភូហ្នឹងគឺព្រះនិព្វានហ្នឹងគឺព្រះនិព្វានដែលជាអារម្មណ៍របស់មគ្គហ្នឹងប៉ុន្តែបុគ្គលហ្នឹងមិនតាន់បានអរិយមគ្គអេទៅណាព្រះនិព្វានដែលជាផលរបស់មគ្គគឺបានន័យថាមិនមែនផលកើតវាសំខាន់ត្រង់មិនមែនផលកើតចឹងទៅណា អានឹងវាសំខាន់រងឡែកហ្នឹងព្រោះបើជាផលកើតអានឹងគឺมันអាចបានមកជាអារម្មណ៍នៃកោតភូទេគឺថាពីព្រោះអរិយមគ្គមិនតាន់កើតឡើងផងគឺហ្នឹងណាសំបីអរិយមគ្គដែលពេលកើតហ្នឹងក៏មានព្រះនិព្វានជាអារម្មណ៍ដែរហ្នឹងឯងអញ្ចឹងគឺអរិយមគ្គទៅតែកើតឡើងមិនតាន់បានលះបង់កិលេសហើយផងហ្នឹងតើមាននិព្វានឯណាមកជាអារម្មណ៍ប៉ុន្តែ និព្វានដែលជាអារម្មណ៍របស់កោតត្រភូហើយនឹងមគ្គហ្នឹងគឺជា ផលរបស់មគ្គនឹងឯងប៉ុន្តែជាអារម្មណ៍របស់ញាណជាអារម្មណ៍របស់ញាណហ្នឹងគឺបានន័យថានិព្វានដែលជាអារម្មណ៍របស់កោតភូញាណហ្នឹងមិនមែនផលកើតរបស់មគ្គទេមិនមែនមគ្គហ្នឹងធ្វើឲ្យព្រះនិព្វានកើតឡើងទេអញ្ចឹងព្រះនិព្វានជាផលសម្រេចរបស់មគ្គវាសំខាន់ត្រង់ឲ្យច្បាស់ថាព្រះនិព្វានដែលជា ផល សម្រេចរបស់មគ្គហ្នឹងណាហ្នឹងហើយ តើយ៉ាងម៉េចព្រះនិព្វានដែលជាផលសម្រាប់របស់មគ្គមិនមែនផលកើតអញ្ចឹងវិបស្សនាបានដឹងទៀតបានដឹងព្រះនិព្វានដែលមិនមានរាគៈទោសៈមោហៈហ្នឹងព្រះនិព្វានដែលជាអសង្កតធាតុហ្នឹងដែលជាផលសម្រាប់របស់មគ្គហ្នឹងសូម្បីមគ្គមិនតាន់កើតតែវិបស្សនាកម្មយកព្រះនិព្វានហ្នឹងមកជាអារម្មណ៍បានអញ្ចឹងបានជាព្រះអកថាលោកលើកជាជាឧទាហរណ៍ដូចជាថាការដកតគូនកតេជឬដកស្មៅឬក៏ដូចជីកដើមឈើឬ ឈើដើមឈើពឹសពុលអីអញ្ចឹងក្នុងការដែលត្រូវជីកំចាត់បងរឹសអីអីដុតអីអីទាំងអស់ហ្នឹងមិនតន់ជីកទេប៉ុន្តែណែអ្នកដែលត្រូវទៅជីកហ្នឹងណាដឹងថាដល់ទៅពេលជីកទៅវាវាអត់មានដើមឈើពឹសហ្នឹងទេឃើញណាហ្នឹងហើយដែលជាផលនៃការជីកហ្នឹងណាប៉ុន្តែពេលហ្នឹងមិនតន់ជីកដាច់ទេប៉ុន្តែដឹងថាដល់ទៅជីកដាច់អស់ទៅ គឺវាអត់មានដើមឈើពឹសហ្នឹងទេឃើញណា ដល់ទៅពេលដល់ទៅពេលដឹងអញ្ចឹងដឹងដឹងអញ្ចឹងហើយបានជាជីកហ្នឹងដឹងលទ្ធផលហ្នឹងណាដឹងថាជីកដើមឈើហ្នឹងទៅដុតតិចទីបាច់ខ្សែតាមខ្យល់តាម ទឹកអស់ទៅវាអត់មានដើមឈើពឹសហ្នឹងទេដឹងផលសម្រាប់អញ្ចឹងហើយបានជាទៅធ្វើការងារនឹងកើតនេះតែជីកតាមឈើពឹសហ្នឹងដល់ទៅជីកទៅ វាសម្រាប់អញ្ចឹងមែនអានឹងចូលដល់សម្រាប់ហ่ะនឹងគឺជាបុគ្គលនឹងបានសម្រាប់ដោយសារអរិយមគ្គកើតឡើងហើយសមុឆេតបហាណៈនឹងគឺបានសម្រាប់នៅនិព្វាន សម្បត្តិនឹងឯងប៉ុន្តែមុននឹងអរិយមគ្គកើតឡើងនឹងបានដឹងហើយដឹងផលសម្រាប់របស់អរិយមគ្គមិនមិនមិននិព្វានមិនមិនជាផលរបស់មគ្គឯនៅ ក្នុងការដែលដឹងព្រះនិព្វាន គឺត្រូវតែដឹងព្រះនិព្វានជា ផលរបស់មគ្គ នឹងឯងបើបើមិនដឹងថានិព្វានជាផលរបស់មគ្គទេតើមគ្គកើតឡើងយ៉ាងម៉េចបានធ្វើកិច្ចយ៉ាងម៉េចទៅកើតណាធ្វើធ្វើធ្វើអីបើមិនបានដឹងផលទេនោះដូច្នេះជាគុណរបស់វិបស្សនាចាដែលវិបស្សនានឹងបានស្រាវជ្រាវមុញតកម្មយតាញាណមកសង្ឃបដិសង្ខាញាណមកសង្ខារពេខាញាណនឹងឯងបានរួព្រះនិព្វានដែលជាសន្តិបត្តិឃើញនឹងព្រះនិព្វាន ដែលជាផលរបស់មគ្គនឹងឯងដឹងថាម មគ្គធ្វើកិច្ចទៅគឺត្រូវសម្រេចត្រង់ដែលកិលេសមិនកើតឡើងតទៅទៀតប៉ុន្តែមគ្គមិនតាន់កើតទេឃើញទេ មានអត់តាមកើតទេត្រង់ហ្នឹងដែលព្រះអគ្គថាលោកបញ្ជាក់ថានៅពេលហ្នឹងបុគ្គលហ្នឹងមិនតន់អស់រាគៈទោសៈមោហៈខ្លួនឯងទេក៏ប៉ុន្តែដោយអំណាចនៃវិបស្សនាហ្នឹងបាននៅព្រះនិព្វាន ព្រះនិព្វានគឺមិនមានរាគៈទោសៈមោហៈហ្នឹងឯងព្រះនិព្វានជាអសង្កតធាតជាផលរបស់មគ្គជានិរោធសច្ចនឹងឯងមកជាអារម្មណ៍ហើយបានកោតភូញាណហ្នឹងកើតឡើងអរិយមគ្គកើតឡើងហ្នឹងដល់អរិយមគ្គកើតឡើងហើយអានឹងបានបុគ្គលនឹងឯងឈ្មោះថា ជាអ្នកបានសម្រេចនៅព្រះនិព្វានអង្គឯងខ្លួនឯងហើយគឺថាអត់មានភពតតីក្រៅអំពី7ជាតិទេបើមគ្គនឹងជាសោតាបត្តមគ្គណាហ្នឹងឯងសម្បត្តិព្រះនិព្វានក្រៅអំពី7ភពហ្នឹងក្រៅអំពី7ភពហ្នឹងគឺការមិនកើតឡើងហ្នឹងឯងគឺនិព្វានសម្បត្តិរបស់ព្រះសោតាបានហ្នឹងនឹងបានសម្រេចហើយព្រោះអរិយមគ្គមិនតាន់កើតមិនតាន់បានសម្រេចទេតែជាអារម្មណ៍របស់ញាណព្រះនិព្វានហ្នឹងនឹងឯងដោយអំណាចនៃវិបស្សនា ប៉ុណ្ណាហ្នឹងហើយអញ្ចឹងហើយព្រះនិព្វានអាចរាប់ថាមួយផងពីរផង3 4អីអីទាំងអស់ហ្នឹងប៉ុណ្ណានឹងឯងមាន4ដោយជាអារម្មណ៍របស់មគ្គទាំង4ខ្លឹមសារទាំងអស់នេះអាត្មាយល់អញ្ចឹងគឺសូមឲ្យលោកគ្រូជួយបញ្យល់ត្រង់ឃ្លាដែលថា ព្រះនិព្វាន មិនមែនអ្វីក្រៅអំពីខណ្ឌ5នោះទេអានឹងគឺបានន័យថាព្រះនិព្វាន មិនមែនជាខណ្ឌ5ទេ ហើយក៏មិនមែនជាខណ្ឌដតីណាមិនមែនខណ្ឌដតីជាខណ្ឌទី6ទី7អីទៅនោះទេអានឹងក្នុងសេចក្តីហ្នឹងមិនមែនខណ្ឌដតីក្រៅពីខណ្ឌ5ទេ តែក៏មិនមែនខណ្ឌ5ហ្នឹងអានឹងគឺក្នុងសេចក្តីហ្នឹងហើយត្រង់ដែលថាព្រះនិព្វានគឺមិនមាន រាគៈទោសៈមោហៈហ្នឹងព្រះរថាលោកក្រំតែលើកឲ្យឃើញថាបុគ្គលអ្នក បប្រតិបត្តិអប់រំចម្រើនអរិយមគ្គហ្នឹងនៅពេលដែលមានតែពៀនជាអារម្មណ៍ហ្នឹងគឺខ្លួនឯងហ្នឹងមិនតន់អស់រាគៈទុសៈមោហៈទេហ្នឹងឯងអញ្ចឹងត្រង់ដែលថាមិនបានជាមានព្រះនិព្វានមកជាអារម្មណ៍ទៅកើតបើមិនតន់អស់រាគៈទុសៈមោហៈទេហ្នឹងឯងយើងត្រូវឲ្យយល់ថាព្រោះព្រះនិព្វានមិនមែនជាផលកើតហ្នឹងឯងប៉ុន្តែដឹងថាការមិនមានរាគៈទុសៈមោហៈហ្នឹងជាផលរបស់អរិយមគ្គទាំងដែលអរិយមគ្គមិនតន់កើតហើយហេតុអីបានជាដឹងថាមកពីវិបស្សនា ដែលធ្វើឲ្យដឹងព្រះនិព្វានដែលជាផលរបស់អរិយមគ្គនឹងមានពិតមិនមានការប្រព្រឹត្តទៅនៃវត្តដាក់មិនមានការប្រព្រឹត្តទៅនៃភពគឺអនុបាទៈនិរោធនឹងឯងហើយក៏កម្មយកនៅសន្តិបតនឹងមិនបានជាកម្មយកបានបើអរិយមគ្គមិនតាន់កើតថាមកពីព្រះនិព្វានមិនមែនផលកើតរបស់អរិយមគ្គព្រះនិព្វាន គឺជាអារម្មណ៍របស់ញាណដែលវិបស្សនារកឃើញហ្នឹងគឺប៉ុណ្្នឹងឯងចឹងសូមអនុមោទនីចាណា ណាហ្នឹងហើយបាសិកាតាំងតោចឹងព្រមនឹងកូនចៅឧបត្ថម្ភទេយធัว7កញ្ចប់សម្រាប់ប្រគេនធេរៈ7ព្រះអង្គហើយនឹងយប់ស្អែកហើយនឹងបន្ថែមប្រាក់40ដុល្លារសម្រាប់ក្រដាស់ បិទជញ្ជាំងលោកតាបាសកប្រតិចាសើនសម្រាប់ហើយលោកតាសុននិងភរិយាកូនចៅនៅសហរដ្ឋអាមេរិកឧបត្ថម្ភ210ដុល្លារសម្រាប់បិទជញ្ជាំងតម្លៃសរុប250ដុល្លារញោមទុនបន្ថែម40ដុល្លារចឹងណាទុក្ខបត្តាចនិនទុក្ខាពយាមបានតាចនិមបន្តាចនិសោកាហោនតសាពេបេបាណេណោ